ម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឆ្លៀតពេលថ្ងៃនេះដែលខ្ញុំចេញមកលេងសមុទ្រដើម្បីធ្វើវីដេអូជូនអ្នកទាំងអស់គ្នាតែម្ដងជួបគ្នាសារជាថ្មីនៃវីដេអូដើម្បីរៀនធ្វើសមាធិពង្រឹងសន្តិភាពផ្លូវចិត្តទាំងអស់គ្នាអឺចាអញ្ចឹងថ្ងៃនេះនាំអ្នកទាំងអស់គ្នាមកលេងសមុទ្រនៅ ប្រទេសបារាំងនៅ ក្នុងតំបន់ដងម៉ង់ឌីចាអឺពួកយើងគឺបានរកឃើញនៅឆ្នេរសមុទ្រដែលមនុស្សម្នាក់ក៏គ្មានដែរ គឺទីនេះមានតែយើងពីរនាក់ចាទីនេះមិនមែនតែយើងមានតែយើងពីរនាក់មិនមែនដើម្បីរ៉ូមែនទិកអីទេណាតែដើម្បីជៀសផុតពីការឆ្លងនៅ ជំងឺ Covid ពួកយើងព្យាយាមជៀសវាងទៅលេងនៅកន្លែងណាដែលមានមនុស្សទៅអញ្ចឹងយើងដើររកកន្លែងណាដែលគ្មានមនុស្សចាអញ្ចឹងយើងរកបានកន្លែងនេះហើយខ្ញុំក៏ឆ្លៀតពេលដើម្បីធ្វើវីដេអូនេះចែករំលែកជាមួយអ្នកទាំងអស់គ្នាតែម្ដងតែគួរឲ្យស្ដាយអត់ថ្ងៃនេះអត់មានថ្ងៃបើកចែងចាំងល្អទេចា ប៉ុន្តែមិនអីទេតិចរាណាក៏ទេសភាពស្អាតដែរចឹងអូខេយើងចូលដល់សាច់រឿងយើងថាតា សមាធិដើម្បីបង្កើនសន្តិភាពផ្លូវចិត្តយ៉ាងម៉េចចាអឺការធ្វើសមាធិមួយនេះអឺវាខុសគ្នាបន្តិចពីការការធ្វើសមាធិកាលដែលខ្ញុំ ចេញវីដេអូសប្តាហ៍មុនចេញវីដេអូសប្តាហ៍មុនជា សមាធិក្នុងការធ្វើយ៉ាងម៉េចឲ្យយើង អាច មានអារម្មណ៍មូលសតិមូលហើយប្រឡែងនៅទុកលំបាករបស់យើងចោល ចំណែកឯសមាធិដែលខ្ញុំនឹងចេញនៅក្នុងសប្តាហ៍នេះគឺជាសមាធិធ្វើយ៉ាងម៉េចដើម្បីឲ្យយើងបង្កើន បង្កើននៅសេចក្តីសុខដែលមាននៅក្នុងចិត្តយើងខ្ញុំហៅថាជារបៀបធ្វើសមាធិដើម្បី សង់ផ្ទះដ៏សុខសាន្តនៅក្នុងបេះដូងចាជាផ្ទះដ៏សុខសាន្តជាផ្ទះដែលមានគ្រឹះគ្រឹះនៃសន្តិភាព ក្នុងចិត្តជា គ្រឹះដ៏រឹងមាំ ជាគ្រឹះដែលដែលយើងសាងឡើងដោយក្តីស្រឡាញ់គ្រឹះដែលយើងសាងឡើងដោយក្តីសុខគ្រឹះដែលយើងសាងឡើងដោយអឺភាពស្ងប់នៅក្នុងចិត្តយើងអញ្ចឹងកាលណាយើងមានផ្ទះនេះនៅក្នុងបេះដូងយើងទោះបីជាពិភព ខាងក្រៅពិបាកប៉ុណ្ណាយើងនៅតែអាចយកពេលដើម្បីចូលមកសម្រាកនៅក្នុងផ្ទះដ៏សុខសាន្តនៅក្នុងបេះដូងយើងហ្នឹងចា៎ខ្ញុំចង់ទាញចំណាប់អារម្មណ៍មកអ្នកទាំងអស់គ្នា ត្រង់ទស្សនៈទាននៃផ្ទះនៃក្តីសុខ នៅក្នុងបេះដូងហ្នឹងខ្ញុំគិតថាសម្រាប់អ្នកដែលនៅក្នុង ជំនឿក្នុងធម៌ពុទ្ធជាការពង្រឹងផ្ទះបនរបស់ខ្លួនឯងព្រោះថា នៅ ក្នុងជំនឿរបស់សាសនាពុទ្ធយើងអ្នក ដែលមានផ្ទះបនធំផ្ទះបនរឹងមាំគឺអត់ងាយជួបទុកអត់ងាយជួបលំបាកអីនៅក្នុងជីវិតទេហើយទោះបីជាទុកលំបាកនៅក្នុងជីវិតហ្នឹងមកដល់ប៉ុណ្ណាក៏អ្នកដែលគេមានផ្ទះបនរឹងមាំ គេអត់ងាយពិបាកជាមួយនឹងទុកសោកនោះដែរចាអញ្ចឹងអឺហេតុអីបានជាយើងមានផ្ទះក្នុងបេះដូងនឹងអ្នកខ្លះមានអ្នកខ្លះអត់អ្នកខ្លះមានតូចអ្នកខ្លះមានធំឬមួយក៏យើងអាចនិយាយថាហេតុអីបានជាអ្នកខ្លះមានផ្ទះប៉ុននឹងធំផ្ទះប៉ុនធំអ្នកខ្លះមានផ្ទះប៉ុនតូចជាដើមអឺខ្ញុំអាចឆ្លើយបាននៅកន្លែងនេះគឺថាជីវិតរបស់ម្នាក់ម្នាក់វាអត់ដូចគ្នាផ្ទះ ក្នុងបេះដូងដ៏សុខសាន្តរបស់យើងធំឬក៏តូចផ្ទះបុណ្យរបស់យើងនៅក្នុងបេះដូងយើងធំឬក៏តូចគឺវាពាក់ព័ន្ធទៅនឹងអតីតកាលរបស់យើងមនុស្សយើងកើតមកមានជីវិតដ៏ដូចគ្នាទេ អ្នកខ្លះមាន សក្តីសុខពីតូចមករហូត អ្នកខ្លះតាំងពីជីវិតតាំងពីតូចមុននឹងកើតទៅទៀតតាំងពីនៅក្នុងពោះមកគឺជួបតែទុក្ខ ចាអ្នកខ្លះកើតមកចឹងទៅក៏រស់ជាមួយទុកជាមួយសោកលាយឡំគ្នាអញ្ចឹងកាលណាយើងរស់ជាមួយទុកកាន់តែច្រើនការលំបាកនៅក្នុងជីវិតរបស់យើងនឹងកាន់តែច្រើន វាធ្វើឲ្យយើង បាត់បង់ផ្ទះនៃក្តីសុខក្នុងបេះដូងរបស់យើងគឺមានន័យថាមានតែទុកនៅក្នុងជីវិតមានតែទុកអញ្ចឹងយើងបាត់បង់អាក្តីសុខនៅក្នុងបេះដូងហ្នឹងណាបាត់បង់ផ្ទះនៃក្តីស្រឡាញ់បាត់បង់ផ្ទះនៃសេចក្តីស្ងប់បាត់បង់ផ្ទះនៃសេចក្តីសង្ឃឹមទៅថ្ងៃអនាគតជាដើម អញ្ចឹងហើយយើងមានវិធីដើម្បីសមាធិដើម្បីរំលឹកនៅ ពេលវេលាល្អៗដែលមាននៅក្នុងជីវិតរបស់យើងជីវិតរបស់យើងម្នាក់ម្នាក់អ្នកណាក៏មានទុក្ខលំបាកដែរប៉ុន្តែអ្នកណាក៏មានសក្តីសុខកើតឡើងម្ដងម្កាលនៅក្នុងជីវិតរបស់យើងឬក៏សក្តីសុខកើតឡើងជាញឹកញាប់ប៉ុន្តែដោយសារតែសក្តីទុក្ខពេលវាកើតម្ដងម្ដងវាលុបអាសក្តីសុខនឹងអស់អញ្ចឹងហើយវាធ្វើឲ្យយើងមានអារម្មណ៍ថា ជួបតែទុក្ខគ្មានសុខអញ្ចឹងយើងអត់មានផ្ទះ ក្នុងបេះដូងដើម្បីចូលទៅសម្រាកដើម្បីចូល ទៅក្រេបយកសេចក្តីសុខហ្នឹងឯងអញ្ចឹងនៅពេលដែលរបៀបនៃការធ្វើសមាធិមួយនេះគឺជួយនាំយើងឲ្យគិតដល់ពេលវេលា ដែលវិជ្ជមាន ដល់ពេលវេលា ដែលបានកើតឡើងនៅក្នុងជីវិតយើងដែលមានសេចក្តីសុខហើយយើងពង្រីកពង្រីកសេចក្តីសុខនោះនៅក្នុងចិត្តរបស់យើងនៅក្នុងបេះដូងរបស់យើងណារាល់ពេលដែលយើងគិតដល់សេចក្តីសុខនោះយើងនឹងអាចមានភាពរឹងមាំហើយ អឺតស៊ូជាមួយនឹងសេចក្តីទុក្ខដែលមាននៅក្នុងជីវិតតទៅទៀតចា ចំណុចមួយក្រៅពីការធ្វើសមាធិចាការធ្វើសមាធិនេះគឺយើងអង្គុយដើម្បីធ្វើសមាធិហើយប៉ុន្តែខ្ញុំក៏សូមជូនយោបល់អ្នកទាំងអស់គ្នាដែលជាវិធីសាស្ត្ររបស់ខ្ញុំផ្ទាល់តែម្ដង គឺរាល់ថ្ងៃរាល់ពេលនៅពេលដែលអ្នកទាំងអស់គ្នា មានឱកាសអង្គុយនឹកពីសេចក្តីសុខណាមួយសូមញញឹមប្រាប់ខ្លួនឯងញញឹមដាក់ខ្លួនឯងហើយ ដកដង្ហើមឲ្យវែងវែងក្រេបយកសេចក្តីសុខដែលយើងមានអារម្មណ៍នៅក្នុងចិត្តយើងហ្នឹងខ្ញុំខ្ញុំលើឧទាហរណ៍ថ្ងៃខ្លះខ្ញុំក្រោកពីគេងមកខ្ញុំមកដឹងថាខ្ញុំចង់អរគុណអ្នកណាឯងខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំចង់អរគុណណាខ្ញុំចង់អរគុណពិភពលោកខ្ញុំចង់អរគុណព្រះអាទិត្យខ្ញុំចង់ក្រពុនខ្យល់ខ្ញុំចង់អរគុណភ្លៀងហើយខ្ញុំញញឹម នៅមាត់បង្អួចរបស់ខ្ញុំហើយខ្ញុំនិយាយថាអរគុណហើយខ្ញុំមានអារម្មណ៍ថា សេចក្តីសុខនេះគឺវារីកធំទៅ ធំទៅនៅក្នុងចិត្តរបស់ខ្ញុំតែម្ដងនិយាយចំមានន័យថាយើងត្រូវចេះក្រេបចញ្ជក់យកសេចក្តីសុខដែលយើងមានកុំឲ្យខ្លួនយើងគំនិតរបស់យើងមួយថ្ងៃមួយថ្ងៃបដោតទៅលើតែរឿងទុកហើយវាសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ម្នាក់ សូមបដោទស្សនវិជ្ជាបន្តិចណាប៉ុន្តែសន្យាថាអ្នកទាំងអស់គ្នានឹងបានធ្វើសមាធិជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃមាត់សមុទ្រនៅក្នុងតំបន់ Normandy វិញចា៎ខ្ញុំគ្រាន់តែចង់បន្ថែមបន្តិច លើសពីការធ្វើសមាធិក្នុងរយៈពេលមួយវែងហើយនឹងមានសម្លេងដើម្បីកាយណាអឺខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍មួយដល់អ្នកទាំងអស់គ្នាដែរជាបទពិសោធន៍តខ្លួនរបស់ខ្ញុំជាវិធីសាស្ត្រតខ្លួនរបស់ខ្ញុំដែលខ្ញុំប្រើតាំងពីខ្ញុំនៅតូចរហូតដល់បច្ចុប្បន្នដើម្បីបង្កើននូវធម៌ពលជីវិតរបស់ខ្ញុំហើយនឹងសេចក្តីសុខ សុភមង្គលដែលមាននៅក្នុងចិត្តរបស់ខ្ញុំចាវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រដ៏ចម្លែកប៉ុន្តែក៏ខ្ញុំគិតថាมันចម្លែកណាស់ណាដែរប្រកបជាមានមនុស្សផ្សេងទៀតដែលមានចំណូលចិត្តដូចខ្ញុំចាអឺវិធីសាស្ត្រនេះគឺការ ស្រូបយកធម្មពលឬមួយក៏ការចែករំលែកធម្មពលគ្នាជាមួយនឹងធម្មជាតិ វិធីសាស្ត្រនេះខ្ញុំសូមចែករំលែកជាមួយអ្នកទាំងអស់គ្នាដោយផ្ដល់ឲ្យអ្នកទាំងអស់គ្នាមើលនៅផ្ទាំងគំនូរផ្ទាំងនៃខ្ញុំគូកាលពីសប្តាហ៍មុនចា៎ផ្ទាំងគំនូរនេះគឺបង្ហាញពីក្មេងស្រី ម្នាក់បើសិនជាអ្នកទាំងអស់គ្នាអាចអីមើលឃើញក្មេងស្រីតូចស្លៀករ៉ូបសនៅក្នុងផ្ទាំងគំនូរណាចាអញ្ចឹងគឺបង្ហាញពីក្មេងស្រីម្នាក់ហ្នឹងដែលជាក្មេងស្រីស្រឡាញ់ធម្មជាតិចូលចិត្តធម្មជាតិ ហើយក្មេងស្រីនោះគឺជាម៉ាលីន ចាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំសួស្តីម៉ៅជាបទពិសោធន៍តខ្លួនរបស់ខ្ញុំ ដែលខ្ញុំតែងតែអោបដើមឈើខ្ញុំស្រឡាញ់ដើមឈើជាងអ្វីៗទាំងអស់ដើមឈើគឺជាវីរៈជនដ៏អស្ចារ្យរបស់ខ្ញុំបើមិនជាគេសួរខ្ញុំថា អ្នកណាទៅជា idol របស់ Malin អ្នកណាទៅជា fan របស់ដែល Malin fan សំខាន់បំផុតគឺអត់មានប៉ុន្តែ Malin ទៅតែដឹងថាអ្នកដែល Malin គោរពបំផុតស្រឡាញ់បំផុតឲ្យតម្លៃបំផុតគឺដើមឈើអូខេអញ្ចឹងខ្ញុំតែងតែធ្វើកូនសមាធិតូចបែបនេះ នៅពេលដែលខ្ញុំដើរលេងទៅក្នុងសួនច្បារសួនសាធារណៈឬក៏ចូលព្រៃគេឲ្យតែមានដើមឈើដែលខ្ញុំមើលទៅមានយើងហៅមិនទៅមាននិស័យជាមួយគ្នាអាមាន connection ភ្ជាប់ជាមួយគ្នាគឺខ្ញុំតែងតែអោបដើមឈើនោះខ្ញុំបិទភ្នែកខ្ញុំដកដង្ហើមវែងវែងជាមួយនឹងដើមឈើហើយខ្ញុំចាប់ដើមមានផ្ដោតអារម្មណ៍របស់ខ្ញុំទៅនឹងបាតជើងរបស់ខ្ញុំ ចាផ្ដោតអារម្មណ៍ទៅនឹងបាតជើងហើយដូចជាបាតជើងកំពុងតែចាក់ឬចូលជាមួយគ្នាទៅជាមួយនឹងដើមឈើហ្នឹងហើយចែករំលែកក្តីស្រឡាញ់ណាបញ្ចេញនៅធម្មពលអវិជ្ជមានចោលហើយដីបានស្រូបយកធម្មពលអវិជ្ជមាននឹងនៅសេចក្តីទុកនៅសេចក្តីតោមនស្សកំហឹងទាំងឡាយហើយដូចជាបានត្រូវបញ្ចេញចោលស្រូបចូលទៅក្នុងដីហើយដីបាន recycle នៅធម្មពលហ្នឹងបានន័យថាជំរះនៅធម្មពលអាក្រក់នឹងចេញហើយផ្ដល់ឲ្យខ្ញុំនៅធម្មពលល្អវិញ ហើយនេះក៏ជាវិធីសាស្ត្ររបស់ខ្ញុំ ដែលខ្ញុំប្រើតាំងពីនៅតូចអឺដើម្បីពង្រឹងនៅសេចក្តីសុខនៅក្នុងចិត្តរបស់ខ្ញុំហើយនៅធម៌ពលនៅក្នុងចិត្តរបស់ខ្ញុំរាល់ពេលដែលខ្ញុំមានទុកឬក៏រាល់ពេលដែលខ្ញុំសុបាយឬក៏រាល់ពេលដែលខ្ញុំជួបដើមឈើបើសិនជាចូលចិត្តអាចសាក់លបងដូចគ្នាណារាល់ពេលដែលអ្នកនរគ្នាចេញដើរលេងឬក៏នៅផ្ទះខ្លួនឯងមានដើមឈើសាក់លបងមើលថាតើមានអារម្មណ៍យ៉ាងម៉េចដែរវាក៏ជាវិធីសាស្ត្រមួយដើម្បីបង្កើននៅផ្ទះបនបង្កើននៅក្តីសុខក្នុងចិត្តរបស់យើងដែរ អូខេអញ្ចឹងត្រឡប់ទៅធ្វើសមាធិនៅមាត់សមុទ្រឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅក្នុងតំបន់នំងនេះវិញណាត្រៀមខ្លួនឲ្យទៅនៅ រកកន្លែងអង្គុយឲ្យស្រួលខ្លួនរកកន្លែងដែលស្ងាត់ប្រាប់កូនឲ្យឬនៅកុំឲ្យរំខានឬក៏ប្រាប់ប៉ាម៉ាក់ឲ្យឬនៅថាសុំច្បាប់ធ្វើសមាធិ20ឬក៏30នាទីអូខេអញ្ចឹងរៀបចំ ខ្លួន អង្គុយចុះឲ្យស្រួលខ្លួន តាំងទី ដែល ខ្លួនឯងចង់ធ្វើសមាធិ ហើយយើងនឹងចាប់ផ្ដើមធ្វើសមាធិទាំងអស់គ្នាជាមួយនឹងសំឡេងនាំធ្វើសមាធិដើម្បីពង្រឹងសន្តិភាពផ្លូវចិត្តរបស់ខ្ញុំពេលដែលអ្នកអង្គុយចុះបានរួចរាល់ហើយ សូមចាប់ផ្ដើមដកដង្ហើមចូលតាមច្រមុះហើយផ្លុំខ្យល់ចេញមកវិញតាមមាត់រក្សាភ្នែកបើកធម្មតា សូមដកដង្ហើមតាមដំណើរធម្មជាតិរបស់រាងកាយ មិនបាច់ចាំប្រឹងស្រូបខ្យល់ហើយក៏មិនបាច់ចាំប្រឹងបញ្ចេញខ្យល់មកវិញដែរបន្ធូរអារម្មណ៍របស់អ្នក ទុកឲ្យរាងកាយជាអ្នកស្រូបនៅដង្ហើមចេញចូលនេះតាមដំណើរធម្មជាតិរបស់ការដកដង្ហើមចាប់ផ្ដើមពុតខ្លួនបន្ធូរសាច់ដុំរបស់អ្នកជាមួយនឹងការផ្លុំខ្យល់បញ្ចេញមកវិញ។ ស្រូបខ្យល់ដង្ហើមចូលអោនទៅខាងមុខដោយផ្លុំខ្យល់ចេញមកវិញតាមមាត់ងើបមកវិញ ស្រូបខ្យល់ដង្ហើមចូលងើយខ្លួនងើយកទៅក្រោយហើយផ្លុំខ្យល់ដង្ហើមចេញមកវិញតាមមាត់ពត់ខ្លួនទៅឆ្វេងទៅស្ដាំ អ្នកនឹងមានអារម្មណ៍ថារាងកាយរបស់អ្នកបានធូរស្រាលពីភាពតានតឹងរាល់ការស្រូបដង្ហើមចូលតាមច្រមុះជាការស្រូបនៅខ្យល់ដែលផ្ដល់នូវធមពលដល់អ្នករាល់ពេលដែលអ្នកផ្លុំដង្ហើមចេញមកវិញតាមមាត់ជាការបញ្ចេញនៅធមពលអវិជ្ជមាននិងភាពតានតឹងទាំងឡាយពេលដែលរួចរាល់ហើយ សូមអ្នកបិទភ្នែកហើយចាប់ផ្ដើមដកដង្ហើមតាមច្រមុះធម្មតាផ្ដោតសតិរបស់អ្នក ទៅនឹងបរិយាកាសជុំវិញខ្លួនតើអ្នកអង្គុយនៅកន្លែងនេះទុនឬក៏រឹង ជើងរបស់អ្នកជាប់ទៅនឹងកម្រាលឬក៏ជាប់ទៅនឹងដីមានស្ថានភាពបែបណាបរិយាកាសជុំវិញខ្លួនអ្នកមានខ្យល់បក់មកពីទិសខាងណាដែរខ្យល់ក្តៅឬខ្យល់ត្រជាក់មានសំឡេងអ្វីនៅជុំវិញខ្លួនអ្នកបន្ទាប់មកទៀត ផ្ដោតសតិរបស់អ្នក ទៅនឹងចង្វាក់ដង្ហើមហើយចាប់ផ្ដើមរាប់ដង្ហើមរបស់អ្នកផ្ដោតសតិរបស់អ្នក ទៅនឹងចលនានៃខ្យល់ដែលត្រូវអ្នកស្រូបចូលតាមច្រមុះនិងបញ្ចេញមកវិញតាមច្រមុះដែរ ហើយឆ្លងកាត់នៅម្ដុំបបោមាត់លើរបស់អ្នកបន្តរាប់ដង្ហើមរបស់អ្នកបន្តទៀតបន្តមកនេះ សូមផ្ដោតសតិរបស់អ្នកទៅនឹងអារម្មណ៍ទៅនឹងចិត្តទៅនឹងការគិតរបស់អ្នកតើអ្នកកំពុងមានអារម្មណ៍អ្វីតើអ្នកកំពុងគិតដល់អ្វីតើអ្នកមានអារម្មណ៍ថាឈឺចាប់ ឬមួយក៏មួម៉ៅឬក៏ភ័យខ្លាចឬក៏ខឹងឬក៏ក្តៅក៏ហាយរឿងអ្វីរកពីដាក់អារម្មណ៍នោះឲ្យត្រូវហើយរកទីតាំងនៅលើរាងកាយ ថាតើមានឈឺចាប់នៅកន្លែងណា ចុករយនៅកន្លែងណា តានតឹងនៅកន្លែងណាបើសិនជាមានតានតឹងនៅក្នុងសាច់ដុំនៃផ្នែកណាមួយ សូមសម្រួលអិរិយាបថរបស់អ្នកបន្តិចដើម្បីបន្ធូរភាពតានតឹងនោះអ្នកនឹងទទួលបានអារម្មណ៍ថាធូរស្រាលពីភាពតានតឹងនោះ។ ដោតសតិរបស់អ្នកទៅកាន់ការគិតតើអ្នកគិតដល់អ្វីដែលបណ្ដាលឲ្យមាន ភាពតានតឹងនោះតើអ្នកគិតដល់អ្វីទើបមានអារម្មណ៍ក្តៅក្រហាយឬក៏ធុញថប់ឬក៏មួម៉ៅនោះ រកឃើញការគិតនោះហើយរកឃើញអារម្មណ៍នោះហើយដឹងហើយថាអារម្មណ៍នោះវានៅកន្លែងណានៃរាងកាយរបស់យើងសូមអ្នកចាប់ផ្ដើមបដោតសតិរបស់អ្នកទៅរកអារម្មណ៍វិជ្ជមានទៅរកការគិតវិជ្ជមានបាទអ្នកអាចរកឃើញការគិតវិជ្ជមាន ដាក់ពាក្យឲ្យឃើញថាការគិតវិជ្ជមាននោះ ជាការគិតដល់អ្វីអាចជាការគិតដល់រង្វង់ដៃម្ដាយដែលបីថ្នាក់ថ្នមកូនបំបាយកូន អាចគិតដល់អារម្មណ៍របស់យើងដែលទទួលបានអំណរអ្វីមួយ គិតដល់មនុស្សណាម្នាក់ដែលធ្លាប់ស្រឡាញ់ថែទាំថ្នាក់ថ្នមយើងឬក៏គិតដល់យើងខ្លួនឯងដែលស្រឡាញ់ថ្នាក់ថ្នមនរណាម្នាក់បើសិនជារកមិនឃើញអារម្មណ៍វិជ្ជមានឬក៏ការគិតវិជ្ជមាននោះទេ ដាក់ពាក្យមិនចេញទេរកមិនត្រូវទេ សូមឲ្យគ្រាន់តែស្វែងរកចំណុចណាមួយ ដែលជាចំណុចនៃភាពស្រួលខ្លួនរបស់អ្នកចំណុចនៃសេចក្តីសុខផ្លូវចិត្តរបស់អ្នកទោះជាចំណុចនោះតូចស្ដួយស្ដាងបំផុត នៅ ក្នុងចិត្តរបស់អ្នកនៅក្នុងការគិតរបស់អ្នកក៏អ្នកសូមបដោតសតិទៅកាន់ចំណុចដ៏តូចនោះហើយ ដល់ចំណុចដ៏តូចនោះ មើលឃើញចំណុចដ៏តូចនោះ ដែលជាទីតាំងនៃសុខដែលជាទីតាំងនៃក្តីស្រឡាញ់ដែលជាទីតាំងនៃចិត្តស្ងប់ដែលទីទីតាំងនៃសេចក្តីថែទាំថ្នាក់ថ្នមផ្អែមល្ហែមនៅក្នុងចិត្តរបស់អ្នក រកចំណុចនោះឲ្យឃើញទីតាំងចំណុចនោះឲ្យឃើញទោះជាតូចក៏ដោយបដោតសតិរបស់អ្នកទៅកាន់កន្លែងនោះបានអ្នករកឃើញហើយ មើលទៅមើលថាតើក្តីសុខមួយនោះសន្តិភាពផ្លូវចិត្តមួយនោះ មានពណ៌អ្វីដែរមានពន្លឺអ្វីដែរ ផ្ដោតសតិរបស់អ្នកទៅនឹងពន្លឺនោះឬក៏ពណ៌នោះដកដង្ហើមឲ្យវែងវែងហើយក្រេបជញ្ជក់យកក្តីសុខដ៏តូចនោះ ក្តីសុខដែលមាននៅក្នុងចិត្តរបស់អ្នករាល់ការដកដង្ហើមចូលរបស់អ្នក គឺជាការស្រូបយក នៅខ្យល់ដែលវិជ្ជមានខ្យល់ដែលផ្ដល់នូវធម៌ពលហើយបញ្ចេញដង្ហើមមកវិញ នៅភាពអវិជ្ជមានទាំងឡាយនៅក្នុងខ្លួនរបស់អ្នករាល់ពេលដែលអ្នកស្រូបដង្ហើមចូលគឺអ្នកស្រូបចូលនៅខ្យល់ដែលផ្ដល់ជាធម៌ពល ជួយពង្រឹងនិងពង្រីក នៃចំណុចដ៏តូចនៃសេចក្តីសុខរបស់អ្នកដែលមាន ក្នុងចិត្តអ្នកនោះហើយអ្នកបញ្ចេញមកវិញនៅ អារម្មណ៍ធុញថប់តប់ប្រមល់អារម្មណ៍អវិជ្ជមានទាំងឡាយ ត្រូវបន្ធូរចោលទៅតាមដង្ហើមរបស់អ្នកហើយអារម្មណ៍អវិជ្ជមាននោះ ចេះតែរួមទូទៅតូចទៅ តាមខ្យល់ដង្ហើមដែល បញ្ចេញមកវិញរបស់អ្នកចំណែកឯចំណុច ដែលតំណាងឲ្យអារម្មណ៍វិជ្ជមាន អារម្មណ៍នៃក្តីសុខចំណុចនោះកាន់តែភ្លឺចែងចាំងហើយរីកធំឡើងបន្តិចម្ដងបន្តិចម្ដងរាល់ពេលដែលអ្នកស្រូបខ្យល់ដង្ហើមចូល ដើម្បីផ្ដល់ធម្មពលឲ្យចំណុចនោះ អ្នកស្រោខ្យល់ចូលចិត្តសុខចិត្តវិជ្ជមានចិត្តមានសន្តិភាពចិត្តមានសុភមង្គលចេះតែរីកធំឡើងធំឡើងមានពន្លឺចែងចាំងនៅលើរាងកាយរបស់អ្នកបើអ្នកធ្វើបាន កំណត់ពន្លឺនោះថានៅកន្លែងណា សម្លឹងមើលពន្លឺនោះភ្លឺចែងចាំងនៅ ក្នុងខ្លួនរបស់អ្នករាល់ការដកដង្ហើមចូលរបស់អ្នកគឺជាការផ្ដល់នៅធម្មពលដល់ចំណុចនៃក្តីសុខពន្លឺនៃក្តីសុខដែលមាន នៅ ក្នុងចិត្តនៅក្នុងបេះដូងរបស់អ្នក អ្នកទទួលបាននៅអារម្មណ៍ថ្នាក់ថ្នមថែទាំស្រឡាញ់ក្តីសង្ឃឹមអ្នកទទួលបាននៅអារម្មណ៍ស្ងប់ស្កប់ស្កល់ភាពញញឹមស្រស់ស្រាយ ក្តីសុខមានពេញនៅក្នុងបេះដូងរបស់អ្នក សូមផ្ដោតលើការដកដង្ហើមរបស់អ្នកខ្យល់ដង្ហើមចូល គឺជាប្រភពនៃធមពលវិជ្ជមាន ពង្រឹងក្តីសុខដែលមាននៅក្នុងបេះដូងរបស់អ្នកនោះឲ្យភ្លឺចែងចាំងថែមទៀត។ រាល់ការផ្លុំខ្យល់ដង្ហើមចេញគឺជាការបន្ធូរនៅទុកសោកទាំងឡាយឲ្យរសាត់ចេញទៅតាមខ្យល់នោះដែរអ្នកកំពុងតែមានអារម្មណ៍ថាមានធម៌ពលវិជ្ជមានកំពុង តែកើតឡើងនៅក្នុងខ្លួនរបស់អ្នកកម្លាំងកាយកម្លាំងចិត្តរបស់អ្នក ត្រូវបានពង្រឹង ពងរំចេញពីសេចក្តីសុខដែលអ្នកមាននៅក្នុងបេះដូងរបស់អ្នកហើយជាស្រេចអ្នកមានអារម្មណ៍ថា រាងកាយរបស់អ្នកបេះដូងរបស់អ្នកត្រូវបានបំពេញដោយក្តីស្រឡាញ់ភាពថែទាំថ្នាក់ថ្នមដ៏ទន់ភ្លន់ ហើយអ្នកមានសេចក្តីសុខមានភាពស្ងប់នៅក្នុងចិត្តសូមផ្ដោតសតិរបស់អ្នកមកការដកដង្ហើមហើយរាប់ដង្ហើមរបស់អ្នក ដោតសតិរបស់អ្នកត្រឡប់មករាងកាយវិញផ្ដោតសតិរបស់អ្នក ទៅកាន់ជើងរបស់អ្នកដែលស្ថិតនៅលើកំរាលឬនៅលើដីនោះរាងកាយរបស់អ្នកអង្គុយនៅកន្លែងនោះទន់ឬក៏រឹងបរិយាកាស ជុំវិញខ្លួនអ្នកមានខ្យល់មានសភាពក្តៅឬត្រជាក់ខ្យល់នោះបោះបាក់ខ្លួនអ្នកពីខាងទិសណាដែរតើមានសម្លេងអ្វីនៅក្នុងបរិស្ថានជុំវិញខ្លួនអ្នកនោះ ពេលដែលអ្នករួចរាល់ហើយ សូមបើកភ្នែកយឺតយឺតហើយទទួលដឹងនៅក្តីសុខនៅការបំពេញធម៌ពលឲ្យខ្លួនឯងវិញ តាមរយៈក្តីស្រឡាញ់និង ក្តីសុខដែលអ្នកមានហើយជាស្រេចនៅក្នុងបេះដូងរបស់អ្នក ដកដង្ហើមវែងវែង ញញឹមក្រេបយកក្តីសុខនោះ ហើយសម្រួលសាច់ដុំរបស់អ្នកពត់ខ្លួនពន្លាជើងងាកទៅឆ្វេងទៅស្ដាំដើម្បីសម្រួលអិរិយាបថឡើងវិញហើយទទួលដឹងនៅភាពធូរស្រាលទទួលដឹងនឹងភាពមានកម្លាំង មានធម៌ពលពេញខ្លួនដែលអ្នកទទួលបានពីការធ្វើសមាធិ ដើម្បីពង្រីកនៅសេចក្តីសុខក្នុងចិត្តរបស់អ្នក។